ដល់សារថ្ងៃគឺមានអគ្គរដ្ឋទូតមានប្រិយមិត្តបរទេសមួយចំនួនបានមកកាន់ទីនេះឯកឧត្តមលោកជំទាវអស់លោកលោកស្រី មិនចេះភាសាខ្មែរទេអស់លោកលោកស្រីតើមានបានដឹងទេថា នៅពេលដែលភរិយាខ្ញុំ និងខ្លួនខ្ញុំក៏ដូចជាក្រុមគ្រួសារទាំងមូលកំពុងតែសម្រោះទឹកភ្នែកស្ដាយអូនស្រីដែលបានបាត់បង់ជីវិតដោយមិនបានលីតែពួកគេបានចេញមកវាយប្រហារអូនស្រីរបស់ខ្ញុំភរិយាខ្ញុំនិងក្រុមគ្រួសារខ្ញុំចឹងទេតើ បើសិនជាឯកឧត្តមលោកជំទាវអគ្គរដ្ឋទូតនិងមិត្តប្រិមិត្តបរទេសជាខ្លួនខ្ញុំជាភរិយាខ្ញុំតើអ្នកទាំងអស់គ្នាអាចទទួលបានទេការគ្រប់គ្រងរដ្ឋខ្ញុំមិនផ្អែកទៅលើបញ្ហាមនោសញ្ចេតនានោះទេក៏ប៉ុន្តែការអនុវត្តច្បាប់ទៅទៅតែមានអញ្ចឹងជួនកាលអស់លោកថាហ៊ុនសែន ប្រាច់កាក៏ប៉ុន្តែហើយចូលចិត្តនិយាយតបតទៅជាមួយនារីអ្នកនោះប៉ុន្តែតើរឿងនេះបើសិនជាអស់លោកលោកឯកឧត្តមលោកចន្ទើអាចមើលនៅអ្វីដែលជាការបកស្រាយរបស់គេតែវាយមហាមនុស្សទាំងស្លាប់មនុស្សស្លាប់ហើយគឺហេតុអីបានតាមវាយមហាយ៉ាងនេះដូច្នេះហើយ បានជាខ្ញុំប្រកាសមិនចុះអត្ថលេខាណាទាំងអស់សម្រាប់ការលើកលែងទោសឲ្យពួកអ្នកធ្វើនយោបាយដែលអនុវត្តនៅគេហៅថាកំហុសព្រមតោះខ្ញុំមិនលើកលែងទោសឲ្យទេដោយសារវាអាក្រក់ជ្រុលហួសគ្មានការយោគយល់ណាមួយដែលអាចធ្វើទៅរួចទេវាគ្មានការយោគយល់ ប្រសិនបើខ្ញុំយោគយល់ខ្ញុំមានតម្លៃស្មើនឹងដេរិឆាតដូច្នេះខ្ញុំមិនអាចធ្វើទេសូមកុំរងចាំសម័យថាហ៊ុនសែននឹងប្រើបិចរបស់ខ្លួន ដើម្បីចុះហត្ថលេខាសុំការលើកលែងទោសឲ្យជននេះឬជននោះកុំសម័យព្រោះវាអាក្រក់ជួជាតិហួសពីសត្វធាតទៅទៀតខ្ញុំមិនអាច រងនៅការវាយប្រហារអ្នកទាំងអស់គ្នាបើសិនជាខ្លួនខ្ញុំភរិយាខ្ញុំតើអ្នកទាំងអស់គិតគិតយ៉ាងម៉េចខ្ញុំទេវាមានផ្នែកខ្លះគឺគេថាយើងអត់យល់គេតែគេបានយល់អ្នកណាមកដើម្បីនឹងជួយទ្រទ្រង់ដល់ការលំបាករបស់ខ្ញុំហេតុអីបានគេទៀមទាឲ្យយើងយល់គេ តែគេមិនយល់ពីយើងបើដូច្នោះពាក្យថាកាន់អំណាចបើមិនប្រើអំណាចគឺមានន័យថាហត់កាន់អំណាចគ្មានអំណាចអញ្ចឹងទេកុំសង្ឃឹមថាហ៊ុនសែននឹងប្រើបិចដើម្បីនឹងសុំការលើកលែងទោសឲ្យណាក្នុងករណីដែលពួកឯងធ្វើរបៀបនេះនេះគឺជារឿងតែចាំបាច់ហើយខ្ញុំសូមប្រកាសនៅថ្ងៃនេះដើម្បីបញ្ជាក់ អូនខ្ញុំអូនស្រីស្រួខ្ញុំអូនថ្លៃខ្ញុំជាស្រីប្រពន្ធខ្ញុំជាស្រីហេតុអីបានគេប្រមាថដល់ថ្នាក់កម្រិតប៉ុណ្ណឹងហើយជនបរទេសមួយចំនួនមកប្រមាថមកនិយាយទៅដល់ក្រុមគ្រួសារខ្ញុំទៀតនិយាយអំពីអ្វីដែលតាក់ទងជាមួយនឹង ការប្រមាថរបស់គេគេមិនបាននិយាយអំពីការប្រមាថទេប៉ុន្តែគេបែរទៅការពារអាពួកប្រមាថទៅវិញសូមបានគ្រប់គ្រាន់ហើយខ្ញុំខ្ញុំយល់គ្រប់គ្រាន់ហើយសូមឲ្យគោរពសេចក្តីថ្លៃថ្នូររបស់ជនជាតិកម្ពុជារបស់យើងខ្ញុំបានតបរឹកបាទអញ្ចឹងបាទ មិនមែនគ្រាន់តែជាលំនៅឋានដ៏កក់ក្ដៅប៉ុណ្ណោះទេតែជាទីកន្លែងដែលអាចសម្រាកលំហែរំសាយរាល់ទុក្ខកង្វល់អារម្មណ៍ស្មុគស្មាញបន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃ គឺជាទីឋានពោពេញដោយសេចក្តីសុខសុភមង្គលជានិរន្តរ៍